ម្យ៉ាងម្នាក់ក្រោយផ្ទុះដំណឹងថលសុភិតិកូនផ្កាយ2តិចម៉េងចេញវីដេអូទំលាយពីការងារឪពុកម្ដាយរបស់ខ្លួនថាក្រោយពីដំណើរការអស់រយៈពេលជាច្រើនខែមកនេះកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4បានឈានដល់វគ្គ Live Show សប្តាហ៍ទី5ហើយ កាលពីថ្ងៃទី14ខែសីហាកន្លងទៅនេះ ហើយនឹងឈាន ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៅថ្ងៃទី21ខែសីហាឆ្នាំ2022នេះឈានដល់សប្ដាហ៍ទី5នេះកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើនេះចម្រាញ់បានជើងខ្លាំងចំនួន6នាក់ហើយក្នុងចំណោមនោះបេក្ខជនដែលលេចធ្លោជាងគេរួមមានបេក្ខជនលឹមតិចម៉េងអាយុ25ឆ្នាំ មកពីខេត្តកំពង់ចាមនិងបេក្ខជនថលសុភិតិអាយុ25ឆ្នាំ មកពីរាជធានីភ្នំពេញ ចាប់ពីវគ្គឡាយសូវមក ពួកគេទាំងពីរនេះបានប្រជែងដណ្ដើមថាប់វ័នម្ដងម្នាក់ម្ដងម្នាក់ធ្វើឲ្យអ្នកគ្រប់គ្រងកំពុងរំពឹងខ្ពស់ថាមាន តែរូបគេពីរអ្នកនេះប៉ុណ្ណោះដែលអាចคล้ายជាម្ចាស់ពាននៅក្នុងពេលដ៏ខ្លីខាងមុខនេះ តែអ្វីជាការចាប់អារម្មណ៍នោះពួកគេទាំងពីរនាក់ជាមិត្តសម្លាញ់និងបានចាក់សាក់ពេញខ្លួនដូចគ្នា ការចាក់សាក់របស់ពួកគេ មិនឃើញមានការរិះគន់ពីអ្នកគ្រប់គ្រងនោះឡើយទោះជាយ៉ាងណា មានអ្នកមិនគ្រប់គ្រងម្នាក់បានចេញវីដេអូនិយាយមិនល្អចំពោះការចាក់សាក់នេះរហូតធ្វើឲ្យឪពុករបស់បេក្ខជនថលសុភិតិចេញមកប្រតិកម្មទៀតផងតលតែឪពុករបស់ថលសុភិតិចេញ ប្រតិកម្មទៅដឹងថាឪពុកបេក្ខជនឆ្នើមរូបនេះជាមន្ត្រីរាជការថ្នាក់ខ្ពស់មានឈ្មោះថាលោកឧត្តមសេនីយ៍តូមៀកប៊ុនថលមានតំណែងជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃផ្កាយ2ក្រោយពីអ្នកគាំទ្របានដឹងពីទូនីតិរបស់ឪពុកផលសុភិតិរួចមក អ្នកគាំទ្រជាច្រើននាំគ្នាសួរតិចមេងអំពីឪពុកម្ដាយរបស់រូបគេផងដែរទៅនៅក្នុងការឡាយមួយកាលពីពេលថ្មីថ្មីកន្លងទៅនេះតិចមេងបានប្រាប់ថាឪពុករបស់ខ្លួនធ្វើការជាអ្នកបើកឡានដឹកសិស្សនៅចំការលើនៅសាលារៀន Bet L ចំណែកម្ដាយជាសន្តិសុខផង និងជាអ្នក លក់អីវ៉ាន់ចាប់ហួយផងនៅរោងចក្រនៅកម្ពូលបេក្ខជនលេចធ្លោរូបនេះបញ្ជាក់ថា លោកមានបងប្អូនបង្កើតពីរនាក់ប្អូនទី2ឈ្មោះលឹមតិចហុងហើយប្អូនពើខ្លួនឈ្មោះលឹមមួយជែងខណៈខ្លួនជាកូនបងនៅក្នុងគ្រួសារលោកថារឿងគ្រួសារនេះលោកអាចប្រាប់បានតែប៉ុណ្ណឹងប៉ុណ្ណោះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ